អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero Asset មួយ Hero នេះនៅនគររាជណាហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ850ដុល្លារហើយតម្លៃ850ដុល្លារនេះគឺ player គាត់ថាឲ្យ all item តែម្ដងអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាទិញគឺអ្នកទាំងអស់គ្នាទទួលបាន item ទាំងស្រុងតែម្ដងណាហ្នឹងហើយ item ចម្បងចម្បងអ្វីដែលយើងគួរមើលណានៅចាំខ្ញុំនឹង review ប្រាប់គ្រាន់ថា item ខ្លះបន្ទាប់បន្សំនៅក្នុង Hero ជួនកាលនៅពេលដែលគាត់ អឺនេះក៏អាច មានការផ្លាស់ប្ដូរខ្លះចឹងណាហ្នឹងហើយអូខេហើយមុននឹងចូលដល់ការ review ខ្ញុំក៏ចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review hero ឬក៏ post hero នៅក្នុង page របស់ខ្ញុំអ្នកទាំងអស់គ្នាជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេអ្នកទាំងអស់គ្នាជួយដាក់តម្លៃ hero សំស្របជាមួយនឹង hero នគរកំពុងលេងពេលបច្ចុប្បន្នហើយរួមជាមួយនឹងលេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងហ្នឹងហើយ អញ្ចឹងកុំឲ្យខាតពេកចូលទៅមើលបងប្អូនតា Hero ដែលមានតម្លៃ850ដុល្លារហ្នឹងគាត់ពាក់ item នេះខ្លះអូខេ let's go អូខេនេះគឺជា item មួយតួ Hero តែម្ដងដល់ពេលអ្នកទាំងអស់គ្នាទិញ item មួយតួ Hero នេះនឹងប្រកល់ទៅឲ្យ new player រួមជាមួយនឹង item នៅនេះក្នុងនេះទៀតហ្នឹងហើយអូខេឥឡូវយើងមើលបងប្អូនអូខេអញ្ចឹង Hero នេះគាត់ពាក់ក្បាល HS បូក13 HS សានីហ្នឹងហើយបូក13អាវ HS សានីបូក13 3តែបើកៅ xs ដែរមែនតែនេះស៊ីសងលើយើងយើងចង់ហៅមិនក៏បានដែរអូខេហើយអានេះក៏ xs ដូចគ្នាដែរអញ្ចឹង hero គឺបានបុក3ដល់មួយឈុតរបស់គាត់តែម្ដងណាអញ្ចឹង item នេះគឺកលហើយអ្នកនរគ្នាបើយើងស្ទើស្ទើតែពេលបុកទេទាំងបើសិនករណីអ្នកនរគ្នាកាន់ចង់តែ steal ទៀតអ្នកនរគ្នាអាចធ្វើការបុកយក15បានណាអញ្ចឹង item 3មុខនេះដល់ពេលដែលយើងពាក់វាទទួលបាន all 40តែម្ដងរួមជាមួយនឹង increase all state defense នឹង30 អូកាប់កាប់ខ្ញុំមិនដែលមាន hero ណាដែលមាន XS ពាក់ទេហ្នឹងហើយអូខេចំពោះ chat គឺគាត់ប្រើ chat glory ជាប្រភេទ chat upgrade នៅតង់ទី3អញ្ចឹងតង់ទី1 20តង់ទី2 30រួមជាមួយនឹងតង់ទី3គឺ40ហ្នឹងហើយអូខេចំពោះអាវុធគាត់ប្រើអាវុធ universal universal គឺវា upgrade ចេញមកពីសាននេះមកតង់ហើយអ្នកនរអញ្ចឹង universal ហ្នឹងហើយអញ្ចឹងគឺ upgrade ចេញពីសាននេះមកតង់អញ្ចឹងស្ទៀវមែនតើអូខេ m អឺចំពោះតាតូគាត់ប្រើតាតូបូក10អានេះតាតូនេះវា perfect ហើយអ្នកទាំងអស់នេះអញ្ចឹងយើងមើលកន្លែង quality ទៅឃើញគឺបូក10 perfect តែម្ដងណាអ្វីដែលយើងស្រួលមើលចំណាំជាងគេគឺយើងមើលកន្លែងឈាមគឺ7%អញ្ចឹងឲ្យថាប្រភេទតាតូរបស់2 7%គឺ upgrade កលហើយអូខេចំពោះតាតូអឺតាតូអាវក៏ perfect ដែរអ្នកទាំងអស់នេះគឺបូក10ពីគ្នា តាតូខោនេះគឺ flare light ទេគឺ upgrade មិនទាន់ perfect ទេ ណាគឺបូក10តតោចេតនេះគឺ perfect ណាយើងបូក14តតោក្រោមនេះគឺ fearless ទេអញ្ចឹងគឺបូក11អញ្ចឹងតតោនេះវាមានលក្ខណៈ remix color ស្អាតមែនទែនប៉ុន្តែគ្រាន់ថា state នៃការ upgrade វាក៏មានអា perfect ហ្នឹង3គ្រាប់ រួមជាមួយនឹងអាពណ៌ pink ធម្មតាហ្នឹង2គ្រាប់ហ្នឹងហើយ អូខេហើយចំពោះ clock គឺគាត់ប្រើ clock goal អញ្ចឹង clock goal នេះគឺអាច trade បានណាអ្នកនរអញ្ចឹងគឺអាច trade បានអញ្ចឹងតម្លៃ850នេះគឺដោយទាំង clock ទៅដែរណាហ្នឹងហើយអញ្ចឹង state វាគឺ strength 5 IT 18 VAT 17 AGI 5រួមជាមួយនឹង OBS 154 clock ក្រោម strength 11 IT 4 VAT 20អូពេញតំណង20 AGI 12 OBS 3ហ្នឹងហើយអញ្ចឹងដល់ពេលដែលយើងប្រើវាមួយគូ ខ្ញុំមើលអាក្រោមហ្មងណាហ្នឹងហើយវាឡើង state AP និង MP គឺ15%តែម្ដងណាហ្នឹងហើយអឺសៀវភៅនេះគឺ oh my god កប់សេរីតែម្ដងសៀវភៅនេះគឺភាគរយនេះគឺអឺភាគច្រើន IZ គេត្រូវការទី2និងទី4អញ្ចឹងអាទី2នេះគឺ86%បូកជាមួយនឹង7 14%ទៀតអញ្ចឹង hero នេះគឺវា100%ភាគរយទី2 ចំពោះភាគរយទី3 97%អ្នកទាំងអស់នេះអញ្ចឹងបូកជាមួយនឹងចេតទៀតអញ្ចឹងគឺ100 11 111%កាប់អូខេចំពោះអាជីលមូនគឺ9ល្វែលអញ្ចឹងបបក្បាលល្វែល2អាវល្វែល3ខោល្វែល2អញ្ចឹងបានបបល្វែល3តែអាវមួយទេអូខេអានេះជីដល់ថ្ងៃទី10ខែ12ណា ចំពោះ file element គឺគាត់ធ្វើ file element 5ហ្នឹងហើយ attach 120 HT 35 OBS 35 DB 70រួមជាមួយនឹង all 15អឺ Hero នេះមាន rate 7750 rate ពាក់ប៉ា8 11940 6ខ្ញុំភ្លេចប្រាប់កម្រិតល្បែគឺល្បែ87ណាអូខេនេះជា item បន្ទាប់បន្សំក្នុង Hero ចឹងខ្ញុំសុំបែបនេះវិញស្រួលមើលចង់ដឹងនេះមិនស្វែហេរ៉ូនេះ9ស្វែ600អថាច់សៀវភៅថ្មីគឺ91%អ្នកនរនេះអញ្ចឹងដាក់នេះមកគឺបានខ្ញុំអត់ចេះលេង asset ទេណាហ្នឹងខ្ញុំបាយមើលទេអូខេសៀវភៅ book wallet មាន9 level អឺ golden 10 red cloud 9 insert 9អញ្ចឹងសភៅ support គឺមួយកផ្លេរបស់គាត់តែម្ដងណានេះពីក្បាលដល់ចុងជើងហើយចំពោះ VIP គឺគាត់មាន2គឺ VIP special មួយរួមជាមួយនឹង VIP ធម្មតាមួយអញ្ចឹង VIP season នេះគឺគាត់ដាក់ហើយមើលសិននេះអូខេចំពោះកាអាវក្រៅអ្នកនរនេះគឺមានតែមួយឈុតទេអ្នកនរនេះគឺឈុតគាត់នេះតែមួយឈុតទេ point silver ក៏ផង មានតែ60ទេអ្នកនរនេះអូខេឥឡូវយើងទៅឆែកមើល item keeper មួយទៀត អូខេអញ្ចឹងនេះជា item keeper របស់គាត់អញ្ចឹងគាត់មាន item ប៉ុណ្ណឹងខ្ញុំអត់នេះទេខ្ញុំកែចុចឲ្យមើលទេណានេះគឺ item បន្តបន្សំតិចតួចទេហើយកាដូនេះគឺ permanent ហើយអ្នកនរអចឹងនេះមាន moon មានអីគាត់ដែរអាវុធប៉8បូក9ក៏គាត់នៅសល់ដែរអញ្ចឹងណាហ្នឹងហើយហើយមានមួយរឿងទៀតដោយសារញោមអាចបញ្ជាក់គាត់នៅក្នុងសອບហ្នឹងតើគាត់ឲ្យអត់ចឹងណាអ្នកនរតម្លៃ850ដុល្លារហ្នឹងអញ្ចឹងនៅក្នុងសອບញោមគាត់ឲ្យអត់ទេអញ្ចឹងបើអ្នកទាំងអស់ទិញហើយចង់បាន item ក្នុងសອບនេះទៀត នឹងឲ្យឆាតសួរខ្ញុំសិនឆាតសួរខ្ញុំសិនមកហ្នឹងហើយនេះអ្វីដែលសំខាន់ខ្ញុំគឺថា2គ្រាប់នេះទេនឹងសារ2គ្រាប់នេះថ្លៃព្រោះអានេះអីដូចជាមិនជានេះទេអានេះអានេះ iron ណានឹង9មកដំលក់បានដូច200 gold 300 gold ថោកឯនោះនេះសំខាន់នេះគេគឺអានេះអញ្ចឹងបើអ្នកទាំងអស់នេះចាប់អារម្មណ៍ជាមួយនឹង hero នេះអីអ្នកទាំងអស់នេះឆាតមកសួរខ្ញុំថា item 2នេះឲ្យគេឲ្យអត់ចឹងណាព្រោះខ្ញុំអត់បានបញ្ជាក់គាត់ដែរគាត់ថាឲ្យ all item ប៉ុន្តែគឺ item នោះនឹងនឹង item នោះតួ hero ចឹងណា ហ្នឹងហើយអូខេឥឡូវខ្ញុំទៅឆែក Polina Shop ឲ្យអ្នកទាំងអស់គ្នាមើលបាន VIP ក៏ទិញដាក់អស់លេងតែ Hero តម្លៃ850ដុល្លារគឺ item ក៏កប់ដែរអ្នកទាំងអស់គ្នាទិញ Hero ប៉ុណ្្នឹងយកទៅគឺដឹងតែលេងតែម្ដងអូខ្ញុំភ្លេចឆែក Merit Point ឲ្យមើលទៀតអត់មានទេគាត់តែអគុណផង Hero គាត់ steal ដែរតែគាត់អគុណមកសល់ អូខេចាំតិចណាចាំវាចាញ់សិនប្រូដោយសារវានេះដែរយើងដឹងហើយនគរថ្មីវាតែងតែ server បែបហ្នឹងហើយតែជាទូទៅហើយវាជារឿងធម្មតាអឺមួយរយៈមុនរៀងតាក់ដៃតាក់ជើងមួយរយៈនេះគឺស្ងាត់ហើយរៀងតាក់ដៃតាក់ជើងហ្នឹងគឺចង់និយាយថា player គាត់រត់អឺអាអ្នកធ្វើដៃតាក់ជើងហ្នឹង GM ban ផង block ផងចិត្តចិត្តអស់ហើយទៅអស់ហើយអត់តែលេងគោឥឡូវមានអ្នកស៊ីពេលរយ៉ាលេងគោជាងគេក្រចាញ់ទៀតណា ខ្ញុំជឿថា hero នឹងផៃជា Sabo VIP ខ្ញុំឥឡូវបើក VIP លេងចឹងណាហេបើកបាន15ដង5 10ដងណាចានេះអូខេ5 10ដងគ្នាទាំងពីរចឹងសល់កន្លះកន្លះខែទៀតម៉ូមអ្នកទាំងអស់នេះទិញយកទៅលេងគឺអែមតែម្ដងមាន VIP ស្រាប់មិនបាច់ហត់ហើយរបាយ87ទេអ្នកនរគ្នាធ្វើខ្វះ85មកចប់ទៅអែមតែម្ដងណាអូខេ V Polina Shop មាន15590ណាអញ្ចឹងខ្ញុំបញ្ជាក់តិចណា Polina Shop ជួនកាលវាអាចមានឡើងមានថយអញ្ចឹងណា ស៊ីសងទៅលើ player គាត់ពងតលេងគាត់ចាក់ title ឬក៏អត់ទេអញ្ចឹងភាគច្រើន point ខ្ញុំដូចខ្ញុំប្រាប់ពីមុនមុនចឹងយើងខ្ញុំមិនសូវចង់ review ហ្មងទេអូខេអ្នកទាំងអស់នេះអញ្ចឹង hero យើងលក់ក្នុងតម្លៃ850ដុល្លារអញ្ចឹងបើសិនករណីអ្នកទាំងអស់នេះស្រឡាញ់អីអូខេអ្នកទាំងអស់នេះអាចធ្វើការឆាតក្នុង page Razer បានណាហ្នឹងហើយអូខេអរគុណបាយបាយ